ប្រិមិត្តជាទីមេត្រី ស្គាល់មុខដើមបណ្ដឹងតារាស្រីលីលីករណីឆបោកនោះហើយ តាមពិតគឺជាគាត់សោះជាការពិតខ្លាំងណាស់ជឿជាក់ថាប្រិមិត្តពុកម៉ែបងប្អូនបានដឹងរួចមកហើយពីតារាស្រីដ៏ល្បីគឺអ្នកនាងលីលីដែលជាតារាសម្ដែងអ្នកលក់អនឡាញផលិតផលតាមបណ្ដាញសង្គមហើយមួយរយៈចុងក្រោយនេះត្រូវបានមហាជនដឹងថានាងធ្វើជាមេតុងទីនទៀតផង។ យ៉ាងណាមិញមានការភ្ញាក់ផ្អើលស្រាប់តែថ្ងៃទី7ខែមីនា2023កន្លងទៅនេះមានការផ្ទុះភ្ញាក់ផ្អើលដោយតារាស្រីដ៏ស្រស់រូបនេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយសារតែទទួលពាក្យបណ្ដឹងពីកូនតុងទីនរបស់ខ្លួនដោយជាប់ពីបទឆោបោកលុយតុងទីនបង្កជាការភ្ញាក់ផ្អើលខ្លាំងណាស់ទាំងក្នុងនិងក្រៅសិល្បៈយ៉ាងណាមិញនៅទីបំផុតដឹងមុខបុគ្គលដែលបានដាក់ពាក្យបណ្ដឹងលើតារាស្រីនេះហើយ។ ដែលមិនមែនជាអ្នកណាឆ្ងាយនោះទេ គឺអ្នកនាងអឿនម៉ូលីកា ដែលពាក់ព័ន្ធនឹងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានគឺចេញសាច់ស្អុយដោយចេញមូលប្រតិបត្តិប័ត្រគ្មានសាច់ប្រាក់សាច់ស្អុយប្រមាណជាង100,000ដុល្លារអាមេរិកប៉ុន្តែក្នុងនោះអ្នកនាងលីលីបានឆ្លើយតបវិញថាលុយនោះគេបានសងទៅដើមមិនដឹង ជាបន្តបន្ទាប់ហើយតែដោយមួយរយៈនេះដើមបណ្ដឹងត្រូវជាប់ឃុំក្នុងពន្ធនាគារតើបមានការខកខានក្នុងការទូទាត់សាច់ប្រាក់ដូច្នេះមិនត្រូវខាត់ខ្លួនគេទេសូមរងចាំមើលបន្តទៀតចាតាមពិតអ្នកដែលប្តឹងអ្នកនាងលីលីឲ្យសមត្ថកិច្ចចាប់ខ្លួននោះគឺអ្នកនាងមូលីកាសោះដែលបច្ចុប្បន្នអ្នកនាងមូលីកាក៏កំពុងតែជាប់ឃុំផងដែរដោយប្តឹងពី អ្នកនាងលីលីពីបទចាញ់សាយស្អុយដូចគ្នាដោយថវិកានោះជាង100,000ដុល្លារអាមេរិក